ធានបទទី2តកតោនឹងរឿងបាសេឡូណាដែលចង់បានគ្រីស្ទៀនពូលីសិកនិងវើណឺ2ថ្ងៃ3ថ្ងៃចុងក្រោយនេះខ្ញុំតាមដានសារព័ត៌មានជាច្រើន ដែលឃើញថាអឺក្រុមបាសេឡូណាបានចាប់អារម្មណ៍កីឡាករគ្រីស្ទៀនពូលីសិកកីឡាករអន្តរជាតិរបស់អាមេរិកកាំងដែលលោកយ៉ាវីគាត់ចង់ បាទពង្រឹងតំបន់បម្រើប្រជាពលរដ្ឋថែមដោយក្នុងនោះគឺគាត់អាចនឹងសេរីសរងកីឡាករមួយចំនួនចេញពីក្រមបាសេដែរដូច្នេះគាត់កំពុងស្វែងរកកីឡាករខ្លះដែលស័កសមហើយនឹងការគិតក្នុងការគិតរបស់គាត់គិតថាវាសមនឹងអឺ formation ឬក៏រូបមន្តដែលគាត់ត្រូវដាក់លេងនៅក្នុងក្រុមបាសេពេលខាងមុខនេះចឹងកីឡាករដែលដែលអាចចេញហ្នឹងគឺលោក Javi បានចុចឈ្មោះខ្លះហើយដូចជាបាទដូចជា Filipe Coutinho បាទគាត់ក៏បានលើកឡើងដែរថាហ្វីលីបេកុបទីញ៉ូគឺមិនមិនមិនមិនច្បាស់លាស់អំពីអនាគតទេគាត់អត់ដឹងថាគាត់ទុកហ្វីលីបេកុបទីញ៉ូទៀតឬក៏ត្រូវលក់ចេញទេប៉ុន្តែហ្វីលីបេកុបទីញ៉ូស្ថិតនៅក្នុងបញ្ជីលក់ចេញរបស់បាសេឡូណាតាំងតែពីមុនអាយ៉ាវីមកដល់មកម្លេះហើយក៏កតទីញ៉ូគេរំពឹងថាអាចនឹងញូកសលនៅក្នុងខែមករានេះគឺជាក្រុមដែលអាចទិញហ្វីលីបេកតទីញ៉ូពីបាសេឡូណាបានតែការ ះអាងរបស់លោក Javi គាត់អត់បាននិយាយច្បាស់លាស់ទេក៏គាត់ថាគាត់ជួបកីឡាករទាំងអស់ម្នាក់ម្នាក់ម្នាក់ម្នាក់ម្នាក់ទាំងអស់គ្នាផ្ទាល់ខ្លួនសិនអញ្ចឹងមករយៈនេះគាត់ជួបច្រើនអាន់ស៊ូហ្វាត់ទីជួបអដិញកីឡាករផ្សេងផ្សេងនៅក្នុងក្រុមហ្នឹងបាទហើយដំណឹងមួយថ្មីទៀតដែលបងប្អូនដឹងទាំងអស់គ្នាហើយនោះគឺការវិលវិញរបស់ Dani Alves ដែលមានវ័យ38ឆ្នាំទៅហើយគាត់បានវិលមកចូលរួមជាមួយបាសេម្ដងទៀតដោយលេងមិនយកប្រាក់ខែតរសោះ តែដំបូងគេថាគាត់យកមួយអាទិត្យមួយរោគាត់នៅចង់និយាយថាកុំឲ្យថាគាត់លេងហ្វ្រីគាត់យកដែរគាត់លេងមួយសប្តាហ៍យកថ្លៃឈ្នួល1អឺរ៉ូបាទយកថ្លៃឈ្នួល1អឺរ៉ូដូច្នេះមួយអឺរ៉ូនេះសឹងថាថាមិនបាច់យកក៏បានចង់និយាយថាកុំឲ្យថាអើលេងលេងលេងហ្វ្រីសុទ្ធតែធៀបពិតគឺលេងហ្វ្រីហ្នឹងហើយអញ្ចឹងបើសិនជាបាសេចង់បានដានីអាល់វេសដែរនេះក៏អាចជាមានការតាក់ទងគ្នារវាង Javi ជាមួយ Dani Alves តាមទូរស័ព្ទតាមអីថាមិនឥឡូវធានាអត់មានក្លឹបណាលេងអាចមកលេងនេះមកជួយតែការពៀទោះបីគាត់ចាស់មែនតែយើងដឹងហើយដានីអេវេសឈ្នះពៀនច្រើនណាស់នៅក្នុងអាជីពរបស់គាត់បាទជាមួយក្រុមជំនួសជាតិក៏ដោយជាមួយនឹងក្រុមបាសេឡូណានេះក៏ដោយហើយគាត់ធ្លាប់លេងជាមួយហ្សាវីតាំងតែពីហ្សាវីមិនទាន់បញ្ចប់អាជីពជាកីឡាករផងបាទដូច្នេះគាត់នៅលេងបានអញ្ចឹងហ្សាវីនៅមើលពីសក្តានុពលរបស់ដានីអេវេសឃើញកីឡាករផ្សេងទៀតនៅក្នុងក្រុមបាសេឡូណាដែលអាចចេញគឺអាចមាន Frankie De Jong តម្លេចឮព័ត៌មានថាបាសេចង់លក់ចេញដែរដើម្បី raise fund បាទបង្កើននៅប្រភពទុនទិញយកកីឡាករថ្មីចូលបាទអញ្ចឹង Christian Pulisic យើងលើសូព័ត៌មានមួយទៀតគឺកីឡាកររបស់ Chelsea ដែរគឺ Timo Werner ពីរនាក់នេះគឺ Xavi ក៏ថាចង់បានដើម្បីយកមកកែខៃតំបន់បម្រើប្រយុទ្ធរបស់ Barcelona ឲ្យល្អ The Light Luke De Jong Martin Braithwaite បាទដូចជាមិន Felipe Coutinho Frankie De Jong ហើយនឹងកីឡាករអ៊ុំទីទី Clement Lenglet បាទសិតតែស្ថិតនៅក្នុងការពិចារណា550បាទ550សម្រាប់ Barcelona សម្រាប់ Los Xavi ត្រូវលក់ឬក៏ត្រូវទប់បន្តបាទងាកទៅ បាទកីឡាករដែលយុវជនដែលលោក Javi កំពុងតែចរចានឹងចង់បន្តកិច្ចកិច្ចសន្យាឲ្យនោះគឺកីឡាករ Gavi បាទយុវជនវ័យក្មេងដែលគេមើលឃើញថានឹងអាចលេចធ្លោខ្លាំងល្អគឺជាគេថាទំពាំងដ៏ល្អរបស់បាសេឡូណាមកណាបាទជាង Gavi នេះគឺបាសេអត់លក់ទេ Pedri អត់លក់ទេ គឺថាទឹកតែពូជល្អហើយ និងបណ្ដុះបណ្ដាលឲ្យបានល្អជាងនឹងទៀតនៅថ្ងៃអនាគតបាទតែចាស់ចាស់មួយចំនួនត្រៀមខ្លួនហើយបាទត្រៀមខ្លួនហើយព្រោះត្រូវជួបមួយយ៉ាត្រូវជួបមួយយ៉ាវីផ្ទាល់គេហៅសម្ភារផ្ទាល់ហ្នឹងណាបាទថាគាត់អាចមិនអាចទៅរួចអត់ឬក៏មិនអាចទៅរួចអញ្ចឹងការមកដល់របស់យ៉ាវីនេះយើងឃើញថាវាមានការប្រែប្រួលនៅអនាគតកីឡាករខ្លះហើយកីឡាករខ្លះក៏មានឱកាសលេងដូច Memphis Depay អីគាត់អត់មានផលប៉ះពាល់ទេស្ថិតក្នុងការប្រើប្រាស់ របស់លោកទូចាវីដែរទេបាទនេះគឺជាអាប់ដេតថ្មីទាក់ទងរឿងបាសេឡូណារឿងមែនស៊ីធីបាទរឿងមែនស៊ីធីដែលចាប់ផ្ដើមរើឡើងនៅ ជំងឺចង់បាន ខេនសាជាថ្មីម្ដងទៀតព្រោះដូចយើងដឹងច្បាស់ថាខែមករាដែលបញ្ចប់ទៅនេះគឺសំទោសខែសីហាដែលទីសាឡដូបានបិទបញ្ចប់ទៅនឹងខេន B តែមួយផ្ទេមកក្រុមមែនស៊ីធីទៅហើយ ដូច្នេះអាការចង់បានមក Mensity គឺអត់ទៅណាឆ្ងាយទេឲ្យតែបើកទ្វារទីផ្សារ Mensity មកដល់មុខផ្ទះភ្លាមមិនលូអត់ឥឡូវចាប់ដើមទៅដល់មុខផ្ទះស្ពើទៀតហើយដើម្បីសួរអំពីការដោះដូរកីឡាករ Hurricane នេះអញ្ចឹង Kane ដូចខ្ញុំនិយាយអញ្ចឹងគាត់បានបញ្ជាអង្ការពីខែការពីទីផ្សាររូបបិទទ្វារហើយចូលដល់ការថ្មីគាត់ថាគាត់នឹងបន្តលេងឲ្យ Spur នៅរដូវក្តៅនេះបន្តទៀត យើងកត់សម្គាល់ពាក្យថារដូវក្តៅអញ្ចឹងរដូវក្តៅបានរំលងផុតទៅហើយឈានចូលដល់រដូវត្រជាក់មកដល់អញ្ចឹងរដូវត្រជាក់គាត់មិនដឹងថានៅលេងឲ្យស្ពើទៀតឬក៏អត់ទេការមកដល់របស់លោកកុងតេក៏បានត្រៀមលក្ខណៈមួយចំនួន ដើម្បីស្វែងរកនៅកីឡាករដែលអាចនឹងមកជំនួសកន្លែង Kane ដូចមាន Vlahovic របស់ Fiorentina មាន Lautaro Martinez របស់ Inter Milan ណាសុទ្ធតែជា អាចមកបាក់មកកាន់កន្លែងជំនួសកន្លែងរបស់ខេណាបាទអញ្ចឹងអ្វីៗយើងអត់ទាន់អាចមើលឃើញតែគាត់ថា Man City នៅតែចិញ្ចឹមចិត្តចង់បានខេនទោះបីទីផ្សារដល់នោះបើកទីត្រូវត្រជាក់ហ្នឹងលក់ទិញបានទិញគេលក់ឲ្យបានយកបើមិនចឹងទេឆ្លងទៅឆ្នាំក្រោយអីចឹងទៅបាទនេះរឿង Man City ហើយ Man City ក៏យើងឃើញថាតាក់ទងរឿង Sterling ដែលចង់ចាក់ចេញ ហើយដូចសូថាលោក Xavi ក៏ចាប់អារម្មណ៍ Sterling ដែរព្រោះ Sterling ចង់កែខៃតំបន់បម្រើប្រយុទ្ធរបស់ក្លឹបណាបាទនេះក៏ចាំអារម្មណ៍យើងឌឺសូកន្លងមកបាទហើយនឹងរឿងខ្សែការពារឆ្វេងតេអូហេណាន់ដេសដែលតាក់ទងពីក្រុម AC Milan ដើម្បីយកមកជំនួសកន្លែង Benjamin Mendy ដែលជាប់តាក់ទងទៅនឹងរឿងរ៉ាវក្តីក្តាំជាប់គុកជាប់ច្បាប់លោកស័ក្តិសន្តិវៈលើនារីភេទនោះបាទ ក៏នៅតែ Man City ចង់បានព្រោះថ្ងៃនេះ Man City លោកប៉េបគាត់យកចៅ Cancelo ទៅលេងខ្សែការពារឆ្វេងទេទោះបីមានខ្សែការពារឆ្វេង Alexander Zinchenko Zin ក៏ដោយក៏គាត់ដាក់អត់ដាក់ឲ្យលេងដែរគាត់សុកចិត្តយកខ្សែការពារស្ដាំចៅ Cancelo ទៅលេងឆ្វេងតែចៅ Cancelo លេងល្អទៅទៀតហ្នឹងបាទអានឹងគេថាគ្រាប់ពូជល្អដាក់តាណាដុសទៅនឹងចង់ដាក់ឆ្វេងក៏បានដាក់ស្ដាំក៏បានគឺថាលេងមកកាផ្លេហ្មងចៅ Cancelo នេះបាទ ចឹងតែក៏ក៏មានសិទ្ធិអបហេសដែរនៅតែរោនៅតែរោបាទនៅតែរោនៅតែរោកលាករមួយចំនួនកន្លែងនឹងដដែលទេបាទចឹងខេនយើងឃើញថាខែមករានេះគឺយើងនឹងអាចដឹងពីព័ត៌មានរបស់គាត់ជាក់ច្បាស់ម្ដងទៀតហើយបាទហើយរឿង Frankie De Jong ខ្ញុំនិយាយមិញហើយណាបាទ Luso Javi គិតថាលក់អាចបាន50លានអីណាទិញមក75លានតែគាត់ថាมันលេចធ្លោខ្លាំងចឹងអាចលក់ចេញវិញបាន50លានអីនៅខែមករាក្នុងនេះ ដើម្បីយកលុយទិញកីឡាករគាត់ចង់បានព្រោះសាវីមកនេះគឺថាផ្លាស់ប្ដូរជាច្រើននៅក្នុងក្រុមបាសេគាត់មកភ្លាមគ្រូ fitness បុគ្គលិកផ្នែក medical បាទផ្នែកពេទ្យហ្នឹងគឺត្រូវសាវីដូរចេញទាំងអស់គាត់គិតថាបញ្ហារបួសរ៉ាំរ៉ៃយូរអង្វែងគឺដោយសារតែបញ្ហាតាក់ទងទៅនឹងបុគ្គលិកមន្ត្រីផ្នែកពេទ្យផ្នែកអីរបស់ក្លឹបហ្នឹងគឺអត់ល្អហើយតាកីឡាកររបួសវាប៉ះពាល់ដល់ការលេងរបស់ក្រុមធម្មតាទេនោះ បាទបាទអូខេឥឡូវខ្ញុំមើលបងមើលសំណួរបងប្អូនបន្តិចបាទបងហេវៃមានសិទ្ធិអត់សិតដាក់ Zinchenko Zinchenko រដូវកាលមុនបានលេងច្រើនតែរដូវកាលនេះដូចខ្ញុំនិយាយចឹងលោកពេបកាត់ដូចឡាគាត់អត់ដូចសូខ្យាទេបើដាក់វ៉ាន់ប៊ីសាកាលេងអត់ឈ្នះអាចដកដាក់ដាឡត់ គាត់ឃើញដែរ Zinchenko គាត់លេងល្អដែរมันអត់ល្អទេ Euro គាត់លេងល្អតែគាត់ចង់ឲ្យមានការខុសប្លែកខ្លះឬមួយក៏គាត់មើលឃើញថាតំបន់នេះវាចុះខ្សោយជាងមុនអញ្ចឹងគាត់ដូរគាត់ដូរដាក់ចៅខាន់សេឡូតែចៅខាន់សេឡូលេងល្អមែនបងប្អូនលេងនៅឆ្វេងហ្នឹងក៏ល្អដូចខ្ញុំដូចខ្ញុំនិយាយហេតុផលគឺខ្ញុំមើលឃើញថាអានេះនៅក្នុងការហាត់អ្វីដែល Zinchenko ផ្ដល់ឲ្យលោកប៉េបគឺអត់បានតាមការចង់បានរបស់គាត់ ចៅខុនសាឡូគាត់ធ្វើបានតាមការចង់បានរបស់ពេបអញ្ចឹងគាត់ដាក់ចៅខុនសាឡូលេងទៅទោះបីជាស៊ីនជីនកូគាត់រឹងគាត់មមក៏ដោយបងប្អូនចាំអាន់ជេលីណូឯអាន់ជេលីណូខ្សែការពីឆ្វេងអេស្ប៉ាញហ្នឹងដែលមានសិទ្ធិលក់ទៅកាន់លីបស៊ីកបាត់ទៅហ្នឹងក៏គាត់លេងអត់មានធ្លាក់តម្រងអីខ្លាំងដែរគាត់លេងល្អរបស់គាត់ដែរតែគាត់ថាអត់ដល់កម្រិតដែលពេបគាត់ចង់ទុកអាហ្នឹងការគិតរបស់គ្រូរៀងខ្លួនទេបើបើសួរហេតុអីអត់ដាក់ស៊ីនជីនកូលេងខ្ញុំសុំឆ្លើយប៉ុណ្ណឹងវាបើខ្ញុំខ្ញុំដាក់ស៊ីនជីនកូលេងហ្នឹង ខ្ញុំអត់យកខ្សែការពារខុសរោលជើងស្ដាំមកលេងឆ្វេងអញ្ចឹងឯងណាដូចកាលពីយូរ៉ូអញ្ចឹង Gareth Southgate យក Kieran Trippier ខ្សែការពារស្ដាំមកលេងខ្សែការពារឆ្វេងទោះបីមានខ្សែការពារឆ្វេង Ben Chilwell Ben Ben អីនៅនឹងក៏ដោយគាត់ដាក់លេង Luke Shaw អីគាត់គាត់គាត់ឲ្យលេងតែជាការទូខុសត្រូវរបស់គាត់សំខាន់ប្រកួតគាត់ឈ្នះឬក៏អត់បាទប៉ុណ្ណឹង